ស្លឹងឈើជ្រុំអាចដុំថ្មីបាន នស្អីសង្សារគ្នាសោះសង្សារស្អីហើយអ្នកណាសង្សារអ្នកណាគឺលេនហើយនឹងខ្ញុំពួកយើងសង្សារគ្នាអូយប៉ាយ៉ាងមិនហើយចាំមិនថាអីគេប៉ារឿងអីរឿងអីទៅជួបសង្សារហ្នឹងណាអូយច្រើនពេកមែនច្រើនហើយក៏មិនតិចដែរមនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាដែរចុះចិត្តក្បត់សន្យាលេងមិនដល់ហើយបងឯងកាត់អីមិនបានមកកញើមែនអេ ថ្ងៃធ្វើអីហ្នឹងថាំងមែនបាន ច្បាស់ជានៅជាមួយស្រីហីចុះសតឆាតលីនអញ្ចឹងចុះណាគេលីនយក reply ជំនួសអញ្ចឹងអឺនិយាយទៅខ្ញុំចង់សំលុយបានច្រើនជាងនេះទីទៀតម៉ាក់ហើយម៉ាក់ក៏ចង់ឲ្យខ្ញុំហឹងដៃហឹងជើងជាងនឹងដែរមែនទេចាអញ្ចឹងក៏បានដែរទៅនាំគ្នាចូលទៅនិយាយគ្នាខាងក្នុងទៅ អឺចាំម៉ាក់ខ្ញុំត្រូវទៅជួបអាសនាបន្តិចចាំខ្ញុំមកពីនោះវិញខ្ញុំចូលលេងម៉ាក់ទៅជួបស្រីសោះអញ្ចឹងក៏បានដែរទៅជួបមិត្តភ័ក្តិទៅកុំឲ្យគេថា ពេលដែលមានសង្សារហើយចោតរវល់ជាមួយសង្សារកុំឲ្យគេថាភ្លេចមិត្តភ័ក្តិទៅទៅម៉ាក់បកាយកចិត្តកូនណាឲ្យដូចអ្នកខ្លែហើយរឿងងក់ងល់រហូតចឹងខ្ញុំលាមអត់ទៅវិញសិនណាម៉ាក់លីនអង្គទៅហើយ អើយកូនលីនឯកូនលីនទីក៏ប្រកែងងងក់ម៉េះថ្ងៃនេះថ្ងៃឈប់ឋានណាត់ឲ្យមកហាងកាហ្វេលេងកែតាំងពីថ្ងៃតែមួយថ្ងៃមួយថ្ងៃឯលវជាប់គ្នាមួយលីនហ្នឹងណាសួរតាមត្រង់ធុញអត់ណាអឺធុញមិនខ្មិចនៅជាមួយសង្សារខ្លួនឯងមានតែសុបាយចិត្តលើសដើមណា ជ្រេញណាសើអត់ធុញតែមួយថ្ងៃមួយថ្ងៃឆ្លុះគ្នារាល់ថ្ងៃអញធុញជំនួសឯងហ៎ជីវិត single ដូចឯងមិនយល់ណាសុខចិត្តឆ្លុះគ្នារាល់ថ្ងៃកុំដូចអ្នកខ្លះណាមកអង្គុយត្រាម៉ាបាក់ចិត្តអញកដោចង់មួយខែពេញអានេះនៅនិយាយរឿងហ្នឹងទៀតលេងហ្គេមហ៎អាចុចមកនិយាយនំអញសែតទៅលើអូលេងទៅមកធ្វើអីវ៉ៃពុំលេងហ្គេមផង ទេមកទៀតណាសុំបិទសិនសុំមកក្តារសិនមើលអេអរ៉ាធ្វើអីហ្នឹងគាត់អស់គ្នាឡើយមកខ្វល់លឿនឡើយអាងាប់ឥឡូវហើយងាប់ម្ខាងងាប់ដោយសារលីនហ្មង gạt ấy á Không Hãy chốt thông ấy hãy Linh Linh Linh Linh Linh Này Mở bong tới ấy là nghe dây ta? Hay mấy bạn đang thả bong lên là Bong bạn đẹp មកពីណៃហ្នឹងណា ហៅទៅមួយកន់អត់ទៅមួយបងឯងចឹងអីបងឃើញតនេមូលអាស្នាមលេងហ្គេមទៅកំដរអត់សក់មិនហើយដឹងហើយពួកម៉ាក់យូរយូរតនេជប់គ្នាម្ដងលេងហ្គេមលេងនិយាយបងតិចមើលអានេះអត់និយាយចឹងមិនបងដឹងតើណាខឹងបងដឹងតែខឹងចុចបិទទូរស័ព្ទលេងបងចុះលេងហ្គេមហ្នឹងណា ពេចលើបន្តិចទៅថៃវាងាប់មែនលេងនរណាក៏ដឹងណាមនុស្សជាប់លេងហ្គេមចុចលើកមិនឈប់លេងហ្គេមមួយផ្លែមិនបានទេប៉ុន្តែយកដៃចុចបិទទូលេខទូរស័ព្ទសងសាខ្លួនឯងបានទេអូរឿងមួយក៏ខ្លាចលើកទូរស័ព្ទសង្សារខ្លួនឯងហើយខ្លាចអូនអូនស្រីស្រីនៅចិត្តហ្នឹងគេដឹងថាខ្លួនឯងមានសង្សារមែនរ៉ាល្បិចរ៉ាឯងលាក់កំផែខ្លាំងណាអូយលីនមានណាបងជាប់ ដៃលេងហ្គេមអាស្នាមិនបានមើលមនុស្សជំនាញខ្លួនផងហ្នឹងណាដបងណាថាមិនចង់មកតាមទេប៉ុន្តែមើលតាម GPS ឃើញអង្គុយនៅកន្លែងហ្នឹងឯរាប់ម៉ោងតាំងពីចេញពីផ្ទះខ្ញុំរហូតដល់ឥឡូវហ្នឹងម៉ោង7:06ហើយនៅអត់ទាន់ចេញទៀតរឿងមួយរឿងមួយក៏ណាត់ស្រីមកជួបនៅម្ដុំហ្នឹងតែទៅជួបគេវិញណាប្រយ័ត្នគេខាងធ្វើម៉េចទេយើងគ្មានសិទ្ធហាមអីនិយាយអីទាំងអស់ បើយើងត្រឹមជាសងសាគេណាលិនលិនតែទេទេម៉ែប៉ែម្ចាស់ប៉ុនទូរស័ព្ទមែនមកដល់បែរហ្នឹងទេទៀតហើយយល់ឡានអញទៅផងអាលីនខឹងអញទៅបាត់អញទៅតាមលីនណាជីឡាមកខ្លួនឯងដែរហ្នឹងទៅមិនបាយខ្លួនជាម៉ាណាលីនលីនជិបសិនមើលលីន លីនលីនកុំឲ្យកាន់ដៃខ្ញុំខ្ញុំមិនដែលស្គាល់យើងទេយើងណាគេយើងទៅរកសង្សារយើងវិញទៅប្រយ័ត្នសង្សារយើងខឹងមិនដែលស្គាល់គេទេប៉ុន្តែដឹងតែគេមានសង្សារលៀននិយាយយូរទៅបងចង់ទៅសោចទេនេះម៉េចសាយខ្ញុំហ៎ខ្ញុំទៅកផ្លៃសម្រាប់យើងមែនអូ មកពីឥឡូវហ្នឹងយើងមានសង្សារថ្មីយើងមានអ្នកផ្សេងអញ្ចឹងហើយយើងឃើញគេល្អយើងຕົកខ្ញុំត្រឹមជាទូកំ pl ែងអូយលីនដល់ណាដល់ណីទៀតហើយបងស្បាត់មែនណាលីនមកគ្មានណាណីទេ បងមកអង្គុយលេងតែហ្គេមតើសម្បីតែបុគ្គលិកហាងកាហ្វេក៏គេដឹងដែរព្រោះឲ្យបងប្រាប់គេបងប្រាប់គេថាបងមានសង្សារហើយហើយសង្សារបងស្អាតគួរឲ្យស្រឡាញ់ចឹងឲ្យបងណាហ៊ានណាត់ស្រីមកហាងកាហ្វេអូ លីនបងនិយាយមែនណាសម្បីតែបងដើរទៅណាទៅណីក៏បងនិយាយប្រាប់គេដែរដល់សម្បីតែបងឃើញមិញមិញក៏បងប្រាប់ថាមិញមិញកុំមកចិត្តខ្ញុំកុំមកចិត្តខ្ញុំខ្ញុំមានសង្សារហើយបងនិយាយចឹងមែនណាមិនជឿមិនរំភើបមិនកំ pl ែងទេណាព្រោះថាពាក្យទាំងអស់របស់រាសិតតែជាពាក្យកុហកបងនិយាយពិតមែនណាបងស្រឡាញ់លីនឲ្យបងនិយាយម្ដងទៀតហ៎និយាយឲ្យបានស្អីមកវិញបើគេស្រឡាញ់យើងណាគេមិនមកចុចបិទទូរស័ព្ទយើងអញ្ចឹងទេ បើបងកន្លែងលេងហ្គេមហ្មងកន្លែងទេមកមកចុចបិទទៅខ្លាចងាប់បងហ្គេមយើងសំខាន់ជាងខ្ញុំតើយកហ្គេមយើងទៅតាអូយមានណាហ្គេមសំខាន់ តែបងស្រឡាញ់លីនខ្លាំងជាង ចង់ឲ្យបានបងខំរត់មកតាមលួងលីនហ្នឹងមកអើយបាត់ខឹងបងនៅលីនបងអស់អីលួងនេះបើអស់ពាក្យលួងហាក់ក៏ទៅផ្ទះវិញទៅមិនបាច់មកតាមលួងខ្ញុំទៀតទេ ទេធ្វើចង់អត់កើតទេ បងអត់សុបាយចិត្តទេពេលដែលពួកយើងឆ្លោះគ្នាបងអត់បានលួងលិនអូខេអូខេឥឡូវបងសន្យា បងជប់ចុចបិទលេខលិនហើយចាំបងលើកលេខលិនគ្រប់ពេលណាបងសន្យាមែនណាហើយបងក៏ជប់មើលអ្នកគេទៀតដែរបងមានតែលេខម្នាក់គាត់បងសបត់ឆាប់ខាំងក៏បានដែរសន្យាហើយណា កុំធ្វើអញ្ចឹងទៀតហើយពេលអូនខុសទៅកុំចុចបិទលេខអូនលើអានបាទសន្យា គ្មានថ្ងៃក្រោយទៀតទេមើលខាងគេរ៉ានរបស់ខ្សែបៃជើងហ្នឹង ង់វឹងច្រើនដែរថ្ងៃក្រោយកុំចង់លឿននៅឲ្យ slow បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះ ហូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនិមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិត ក៏ខឹងបងច្រើនដែរថ្ងៃក្រោយកុំចង់លឺនៅឲ្យ slow ឲ្យសុភាពហើយកុំខំបងទៀតណាហើយចិត្តថាអូនជាឆ្កែមែនមានណាបងនិយាយលេងតាតែអណៃកុំខឹងហើបងច្រើនពេកបានអត់ដឹងអត់ពេលតាមលួអណៃម្ដងម្ដងបងហត់ណាអណៃមិនអ្នកតាមលួគេដូចបងអណៃមិនយល់អារម្មណ៍បងមនុស្សស្រីគេត្រូវតែខឹងអញ្ចឹងឯងប៉ុន្តែការដែលអូនខឹងហ្នឹងឯង ក៏មកពីរ៉ាដែរបើរ៉ាមិនធ្វើឲ្យអូនខឹងអូនមិនខឹងទៅចុះពេលបងធ្វើអីខុសតិចតួចអណាចកុំរឿងបងទៅមិនបានអូខេអូខេចឹងក៏បានដែរចឹងតោះជួបផ្ទះយប់ហើយកុំភ្លេចញ៉ាំបាយឲ្យលឿនឆាប់ងូតទឹកហើយឆាប់ចូលគេងលឿននៅគេងឲ្យបានច្រើនហើយយប់ហ្នឹងបើបានខំឲ្យរំខានទេណាព្រោះឲ្យបងប្រញាប់ចូលគេងដែរនិយាយព្រោះតែបារម្ភ ឬមួយក៏មានផែនការអីលាក់បាំងពីក្រៅឆ្នាំអើយអត់មានទេបងប្រញាប់ចូលគេងមែនតាហើយណាមួយស្អែកបងមានការងារច្រើនត្រូវធ្វើអញ្ចឹងបងក៏ចង់ចូលគេងពីព្រលប់ដែរហើយដើម្បីចូលគេងពីព្រលប់ទៅឲ្យស្អាតស្អាតដើម្បីថ្ងៃ anniversary របស់ពួកយើងអូក៏បានហើយចោរ៉ាជីអីគេទៅទេអូចាំបងអាស្នាមកយកឲ្យបងស្នាមកយកហើយក៏ប្រញាប់ទៅផ្ទះណា តាដឹងថាមាន ផែនការទៅកន្លែងណាផ្សេងងាប់មិនខានទេបាទដឹងហើយអ្នកម៉ែទី2តោះចុះផ្ទះយប់ហើយអ្នកស្រីនឹងយ៉ាប់ហ្មងររឿងក៏ច្រើនខឹងក៏ច្រើន តែក៏គួរឲ្យស្រឡាញ់ នៅជាមួយមានគ្រប់រសជាតិហ្មងចឹងចឹងអីបាញ់ទៅណារួចអឺមកយកអញទីមកមកផ្ទះលីនណា ធ្វើបាបបណ្ដឹងមួយសិនឯងឯងថាចម្លែកអត់វាហៅយើងមកពុកជុំគ្នាហើយវារំសបាយវាអត់ពេកដែរអញ្ចឹងយើងដឹងដែរតាតេទឿនរហូត ថាចង់ញ៉ាំឲ្យជុំគ្នាណែតែយើងដឹងណាមូលហេតុនេះមកពីអីឯងដឹងហើយរាប់ឆ្នាំហើយណាវាមិនដែលបានផឹកមួយយើងទេព្រោះវានៅមួយសង្សារវារហូតសង្សារវាហាមអាចដល់លេងយប់ទេទើបឥឡូវលក់ចេញបានវាសប្បាយចិត្តអញ្ចឹង ញ៉ាំអីបីជុំគ្នានិយាយដើមអញមកពីណាហ្នឹងហ៎មាននិយាយដើមអញណាខរឆ្ងល់ហាគេសួរជឿហ៎ចម្លែកហៅដងហៅចេញមិនដែរចេញសោះឥឡូវចេញម្ដងសុបាយចម្លែកអើយហៅដងអញវារវល់ឡារវល់ស្អីស្មាយើងមិនដឹងឯងតាមសង្សារឯងណាអាចចង្រៃមានសង្សារលេងចង់រាប់អានមិត្តភ័ក្ដិ ណែគ្រាន់ដងណាពួកឯងហៅវាមិនចង់មកឯងតែនេះវាមកនេះដែលសារពីដឹងមកផ្ទះយើងផងមកវាមកហើយនេះសំណាងឯងដែលម៉ាក់យើងទៅខេតបានមកស្រួលអញ្ចឹងអឺទៅទៅតាំងសុំទោសហ៎តាយប់នេះផឹកឲ្យស្រវឹងម្ដងវើយហើយដេកតែអាសនៈទាំងអស់គ្នាទិសអីឲ្យពួកយើងផឹកណាដេកនឹងបើសវណ្ណកុំបើកបហត់បបសហើយដេកតទៀតមកជួយ តាហានអស់កម្លាំងហើយក៏គេងលក់បាត់ហើយទេអស់កម្លាំងដែរដើរតាមយើងមួយថ្ងៃពេញឲ្យរៀងម្ដងទៅអ្នកណាធ្វើឲ្យខ្ញុំខឹងធ្វើអីលោកក្រោយណាតែអញ្ចឹងទៀតខ្ញុំនឹងធ្វើបែបអញ្ចឹងទៀតទ្រាំទ្រាំទៅរើយ ធ្វើមិញលិនអុកសក់លិនចេះតែររឿងលេងទៅ នឹងមកស្នាមើលយ៉ាងណាក៏នៅតែដូចបំរែសង្ស័យណាអញសង្ស័យតែតផឹកមិនខានទេកុំឲ្យដឹងឲ្យសោះណាថាចេញទៅក្រៅផឹកជាមួយនឹងបងស្នាតែដឹងរ៉ែអញងំខានទេ ផងខ្សែឆាត់មកអើយមិនបាច់លើកទេណាយូរយូរបានជួបជុំគ្នាម្ដងកម្រាមមានឱកាសល្អអញ្ចឹងណាទៅបានតែផឹកទៀតមកខ្ញុំមើលដែលដេកអាចចូលដេកតាមពិតទៅជប់លៀងជាមួយនឹងអូស្នាមែនទេច្បាស់ណាច្បាស់ជាទៅផឹកជាមួយនឹងអូស្នារួចហើយហើយក៏បន្ទាប់ពីផឹកហើយក៏រករស្រី ơi anh ngọt một khan thế à ơi dương trinh dương មានប្រែ Facebook មួយលីនច្រឡំ story ឯពីក្រោយមិញហ្នឹងតិចលីនចាក់បានទៅអាចង្រៃអើយងប់មួយខាននេះអញទៅទៅទៅឲ្យលើកទៅលីនចាក់មិនបានទេព្រោះពីក្រោយក្នុងមើលមិនដឹងទេទៅឲ្យលើកទៅអឺស្នាហើយមានភួយមានខ្នើយអត់យកមកអឺមានតែចាំយកឲ្យចាំយកចាំទៅទៅយកមកទៅយកមក បងនៅផ្ទះតើមិនសួរបងអញ្ចឹងក៏មកធ្វើជាគេងណាបើគេងមិនក៏រ៉ាលើកទូរស័ព្ទកាហើយមុននឹងបងចូលទៅឈឺណូមកចាត់ដល់នេះខ្លួនឯងខំមកហ្មងច្បាស់អត់ថាអត់ទៅជប់លៀងនៅទេបងស្នេហ៎ថាម៉េចតែស្នាជប់លៀងអឺមិនវាហៅបងចឹងបើបងដឹងបងសុំលីនទៅបាត់ឥឡូវបងរត់ទេទៅវាតិចចង់ទៅជប់លៀងតែវាដែរបាយទេគេងទៅ ហើយនេះចាំតាណាទៀតយប់ហើយណាអញ្ចឹងក៏បានដែរអញ្ចឹងអូនឯងគេអញ្ចឹង good night ណាអូនសម្លាញ់ណាបាយបាយបាយបាយអត់មានកុហកខ្ញុំទេណាយេទុកចៃយេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង ទីត្រាយចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat និមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិតអូចេញមកឲ្យចាប់បានណាឃើញអត់ឯង Vì thi đi <laughs> á Ban sản phẩm cái đòn, Tao Giờ là món ở đây món á Đã á món này ê Sao ờ, Này là bọn ai Con với Ờ Ờ con ban tay hạp phải hưởng lôi á Phổ tha bản phê ai nhé Mau bình định chụp mình nhé Để cô khi nào mong mua vô không à giờ chân bằng bánh khổ ở trong hồi tí vui ta con bà già đây giờ vũ bán chụp của ai mà đồ ôi bà thằng đây mùi lên với nhá ta mà kéo bán phật phòng vậy bị thằng là u nó là u đôi ấy cây dẹp chứ thật mà nhá tê mà hưởng anh được thật tiết đấy, từ trăm mà đã sẵn xa anh anh lại hưởng khăn anh anh lại luôn hãy công là u ừ. thì đang thấy ham đo nghiệp សង្ស័យនឹកឃើញអីហើយនឹកអីមករឿងអញទៀតហើយហើយមើលគិតទៅសង្សារអញចម្លែកទំនេរទំនេរខឹងលេងអញតែមើលអញថាមែនមែនប្រកែស៊ើបមកមកវាអញតាទៅចុច like បេះដូងគេទៅអីលិនខឹងវាមិនខុសមែនណាអើយអាណាដឹងណាម្នាក់ហ្នឹងពួកម៉ាក់រៀនសាលាចាស់មួយគ្នាតើ ឃើញគេអាសា react បេះដូងលើរូបឯងហើយជួយ react បេះដូងទៅរូបគ្នាវិញទៅមានតែគិតអីច្រើនអឺទៅទៅដោះស្រ័យមកលេងតាសម្រួលទៅយើងទៅទៅតសិនណានៅខ្ជិលស្ដាប់ប៉ះស្ដាប់យូរនាំធុញឯងដោះស្រ័យទៅអាឡូបែបម៉េចខំញ៉ាំធ្វើអីបង react ធម្មតាតើពូម៉ាក់យើងសាលាចាស់មួយគ្នាហ្នឹង ណាលីណាអូខេអូខេចាំបងចូលទៅចុច like ធម្មតាវិញក៏បានដែរចាំខឹងណា ក្រៃលិនបងអត់យល់ទេនេះយើងកុំធ្វើមិនចោលយើងធ្វើអីយើងដឹងខ្លួនយើងហើយលួចទៅជួបស្រីផ្សេង អាប្រុសហេងសយអាប្រុសស្រីច្រើនអាប្រុសបងយល់ហើយថ្ងៃហ្នឹងណាបងថ្ងៃខែមែនចាបាក់អត់នៅហើយស្អែកក៏មានប្រើដែរនេះចំពោះខ្លាំងទៅណាឱកាសទេអត់អីចឹងចាំតិចចាំមកតើ ទៅជួបអ្នកណាគេសិនទៅអាប្រុសចង្រៃហ៊ានទុកគេសំខាន់ហាក់អខ្វល់មួយអូនណាលិនលិននេះបងទិញបោឲ្យឆ្នាំបាត់ការជាចាប់មកហើយនេះអូយអូនចុកពោះហើយរយអើលិនដកដង្ហើមឲ្យវែងវែងហើយបធូរអារម្មណ៍ណាមួយមួយតិចទៀតលេងអីណា ពោះមករដូវមិនមែនចំពោះកាត់កូននេះណាមិនមែនបងភ្លេចតោះមកអញ្ចឹងដើមមួយមួយមកមកជួយទៅបន្ទប់ទឹកមកលឿនតិច 그냥 뭐 lên nó mi rừng có ba lên á mò nham tao mặt vi ma đây mò có ba là một pù mò mò nhà mặt tiết mò lên nham bò đang thọ pua nham thứ năm បោកអានពីពីមាត់ហើយចាំបាយយកថ្នាំឲ្យញ៉ាំណាកូនតូចណាមានកម្លាំងស្លាប់បងប៉ុណ្ណឹងហើយដឹងចិត្តជាមែនទេអានធូរតិចនៅតោះញ៉ាំថ្នាំប៉ុណ្ណាញ៉ាំមកពីមកទៀតចាំបងយកថ្នាំឲ្យញ៉ាំ ទៀតបងយកថ្នាំមកញ៉ាំ no. សឹមតណាដែលអូនជាចិត្តរលរឿងបងច្រើនពេកតែការដែលអូនរលរឿងក៏ចង់ឲ្យបាយយកចិត្តអូនដែរមានអីមកពេលជិះលើអញ្ចឹងគួរឲ្យស្រឡាញ់ដែរតែមិនដូចពេលភ្ញាក់ទេមកពោពេញដោយល្បិច ទោះម៉ាក់ខ្ញុំមកមើលលីនធម្មតាម៉ាក់ពួកអីលីនឈឺម៉ាក់មិនតន់ថាអីណាគ្រាន់តែម៉ាក់ភ្ញាក់ផ្អើលបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំណឹង ដែលមានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat និមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិត អឺសំទោសម៉ាក់ខ្ញុំមកមើលលីនធម្មតាម៉ាក់ពួកអីលីនឈឺម៉ាក់មិនតន់ថាអីណាគ្រាន់តែម៉ាក់ភ្ញាក់ផ្អើលខ្ញុំខំតែភ័យស្មានតែម៉ាក់គិតថាខ្ញុំនឹងលីនធ្វើអីប្រេបដាម៉ាក់ជាលើពួកឯងលីនឈឺខ្លាំងអត់នឹង អត់អីទេម៉ាក់កូនគ្រាន់តែចុកពោះមកថ្ងៃខែធម្មតាម៉ាក់អត់នៅក៏កូនអត់ដឹងក៏ហៅណាគេក៏ក៏ហៅបងតាដែរហើយចរាមកយូរណាកូនបានម៉ាក់មកយូរដែរឥឡូវម៉ាក់មកវិញខ្ញុំគិតលាម៉ាក់ទៅវិញសិនណាចឹងម៉ាក់កុំប្រញាប់អីឯងនៅគេងហ្នឹងឯងព្រោះយប់ដែរហ្នឹងអូអត់អីម៉ាក់ព្រោះពេលមកបានប្រាប់ប៉ាចឹងខ្លាចប៉ាគាត់នៅចាំផ្លូវម៉ាក់បើអញ្ចឹងតើក៏ទៅចាស់បាទខ្ញុំលាម៉ាក់ទៅវិញសិនណាម៉ាក់ចាលេងមកតា ណាលីនម៉ាក់ទៅតែឃើញថ្ងៃនេះកូនរៀងទន់ភ្លន់ជាមួយនឹងរារាល់ដងវិញឃើញរោរឿងនេះរោរឿងរហូតអូយម៉ាក់អស់ចេះតែនិយាយហ្មងម៉ាក់អើយជូនគាត់ទៅលើតិចណាគាត់ល្ងើយគេងហ៎ម៉ាក់ជូនទៅក៏បានដែរអូមែនហើយនេះបើសិនជាកូនទៅជាមួយម៉ាក់គឺពិបាកហ្មងមិត្តភ័ក្ដិម៉ាក់សួររឿងកូននឹងរារហូតម៉ាក់ធឹងសឹងអីហ៎ ម្យាយបានធូរខ្លះនៅអត់ទេនៅនៅឈឺពោះតិចតិចទេហើយឈឺក្បាលអ្នកជំងឺគេនេះម្ដងឈឺនេះម្ដងឈឺនោះសង្ស័យតែឈឺដោយសារនឹកបងតែដឹង ស្ងំគេអញ្ចឹងប៉ុន្តែបើកវីដេអូចោលណាបងនៅមើលពួកឯងបងចង់ដឹងថាលីននៅជឿអីទៀតអត់ទេគេចង់គេស្អែកក៏បងឯងធ្វើការដែរការងារក៏សំខាន់តែលីនណា សំខាន់ជាងការងារឆ្ងាយហើយគេញ៉ា ណែកូនលីនកូនមើលមើលមើលរឿងនេះតួប្រុសគឺដូចជារាបេះណាស់តាមវតាមលួងគេហើយបើតួស្រីវិញគឺដូចកូនឯងអញ្ចឹងស្អីតែម៉ាក់មួយថ្ងៃមួយថ្ងៃអង្គុយមើលទៅរឿងក្នុងទូរស័ព្ទហ្នឹងអត់ធុញទេអីមានអីធុញកូននេះរឿងនៅក្នុង page សាត្រាហ្វៀមល្អល្អមើលណាសិតតែអប់រំមកទាំងអស់ហ្នឹងនេះមើលមើលឃើញទេ ដូចម៉ាក់ឯងហ្នឹងណាចេះតែកាន់ជើងរាទៅ កាន់ជើងញយញយយូយូពេកចាំមើលគេបានចិត្តណាម៉ាក់កាន់ជើងអញ្ចឹងមិនមែនដូចឯងនោះទេម៉ាក់និយាយមិនក៏មិនចេះស្ដាប់ដែរបកែរត់រឿងគេណាអារឿងមិនត្រូវខឹងក៏ខឹងគេដែរអោះម៉ាក់អង្គុយតែទៅសាររាហ្នឹងឯងម៉ាក់អត់ទៅប្រមូលលុយបូតិកទេអ្ហ៎ណែអ្នកដែលជួលកន្លែងម៉ាក់សុទ្ធតែល្អល្អទាំងអស់ ឲ្យតែដល់ថ្ងៃដល់ខែមិនចាំបាច់ទាគឺគេយកមកបង ខ្លួនឯងតែម្ដងមិនដូចខ្លួនឯងទេចូលចិត្តទៀមទាចំណាប់អារម្មណ៍ពីគេខ្លាំងណាស់កុំសូវញាក់ញក់ពេកប្រយ័ត្នតែគេទ្រាំមិនបានគេធុញទៅថ្ងៃនេះ តាំងពីក្រោកពីគេងរហូតដល់ឥឡូវរ៉ាដោយអត់តន់បានលួងយើងទេនេះចាំមើលរកវិធីឲ្យរ៉ាលួងសិន លីនលីនណែហើយឯងកំពុងតែគិតអីហ្នឹងមើលទៅដូចស្លងអារម្មណ៍ម៉េះអត់មានគិតអីទេ កុំប្រាប់ឲ្យសោះណា ថាកំពុងតែរលល្បិចចង់ធ្វើបាបរាទៀតហូយម៉ាល្មមល្មមបានទេណាកូន អាណិតគេផងកុំចេះតែធ្វើបាបគេអញ្ចឹងគ្នាធ្វើការហត់ហើយនៅមកតាមលួងខ្លួនឯងទៀត ម៉ាក់ដូចជាមិនសូវយល់ពីខ្លួនឯងសោះកាពេលខ្ញុំអាយុ8ឆ្នាំណាខ្ញុំក៏ឃើញប៉ាតាមលួងម៉ាក់ដែរធម្មតាទេ មនុស្សស្រីទោះចំណាស់ណាក៏ដោយក៏ត្រូវការឲ្យមនុស្សប្រុសលួងដែរក៏ប៉ុន្តែខ្លួនឯងនឹងវាហួសហេតុពេកគ្មានហួសហេតុស្អីផង បើគេស្រឡាញ់យើងណាគេតឹងតាមលួងយើងតែសុបាយចិត្តហើយមែនអត់ម៉ែចាំមើលណានឹងឆាត់មកលួងយើងវិញ ស្អីទៀតហើយអូយនឹងស្អីទៀតហើយធុញហ្នឹងឯកសារនេះបងមើលឲ្យអស់ហើយអត់កាត់កាយសោះ ហើយចុះណាឯកសារគម្រោងផលិតផលថ្មីអឺសំទោសបងខ្ញុំច្រឡំទុកប្រជិកថ្មីនឹងនៅផ្ទះបាត់ហើយបងហើយបែមហ៎ដឹងហ៎បងយកឯកសារនេះទៅជួបភ្ញៀវគេស្ដីឲ្យបងឡើងកំពើមុខហើយព្រោះតែការធ្វើប្រហែលបងដែរឯងហ្នឹងខ្ញុំសំទោសណាបងខ្ញុំមិនឲ្យមានរឿងចឹងកាត់ឡើងទៀតទេបងថ្ងៃក្រោយមានចឹងទៀតទេណា បងមិនចង់ស្ទះផ្ទោឯងទេព្រោះឯងធ្វើការល្អមករហូតហើយអញ្ចឹងព្យាយាមសម្រួលអារម្មណ៍ធ្វើការដើម្បីក្រុមហ៊ុនយើងដឹងស្រាប់ហើយបងមិនចង់ស្ដីបន្ទោសឲ្យបុគ្គលិកណាឯងពិសេសគឺឯងបងពេញចិត្តឯងខ្លាំងជាងគេកុំឲ្យបងខកចិត្តណាដោយសារការធ្វើប្រហែលខ្លួនឯងណាបាទបងខ្ញុំសំទោសបង ប្រមែនណាបងថ្ងៃក្រោយខ្ញុំអត់មានរឿងចង់កាត់ឡើងទៀតទេបងចាំបងទៅបន្ទប់វិញហើយធ្វើការវិញចុះ ធុញណាកុំមករំខានពេលធ្វើការមើលលីនក៏ដឹងដែរតាំងពីដើមឡើយបងមិនដែរនិយាយចឹងដាក់លីនណាព្រោះថាមកជីវិតនេះបងប្រកបឲ្យលីនអស់ហើយមិនបាច់ប្រកបជីវិតទេសុំត្រឹមតែផ្កាស្រាមកបានហើយ ចង់យ៉ាងម៉េចឲ្យប្រកាសនឹងរ៉ាពេលស្រឡាញ់គ្នាដំបងណាតែមិនដែលខកណាត់ជាមួយខ្ញុំទេលៀនបងមកដល់ហើយបងដឹងថាលៀនប្រកាសចំណេះចាំបងបងសំទោសណាបងមកយឺតមកធ្វើអីចាំបាច់មកទេចាំស្អែកចាំមកមកទៅលីនកូនលីនហើយកូនកើតអីហ្នឹងឆ្លោះគ្នាទៀតហើយមែនទេខេកនេះស្អាតណាស់តែ ក៏សម្រាប់ទៅណាសង្ឃើជ្រុំអាចដុំថ្មីបាន